អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review កម្មវិធី Tool A1000 អឺបើជា ពីមុនមកកម្មវិធីមួយហ្នឹង គឺវាចេញអក្សរជ្រុងជ្រុងប៉ុន្តែពេលបច្ចុប្បន្ននេះខ្ញុំបានកែសម្រួលវារួចហើយមកជាភាសាអង់គ្លេសបានសឹងថា50%ហើយជាទៅកម្មវិធីកន្លែងណាដែលយើងខ្ញុំដែលយើងប្រើគឺខ្ញុំព្យាយាមកែវាហើយខ្ញុំបញ្ជាក់តិចណាកម្មវិធីនេះមិនមែនខ្ញុំអ្នកបង្កើតទេ គឺថាខ្ញុំកែវាជាពីភាសាចិនហ្នឹងមកជាភាសាអង់គ្លេសដើម្បីឲ្យកម្មវិធីមួយហ្នឹងវាងាយស្រួលមើលជាងមុនអញ្ចឹងណាហើយឥឡូវយើងតតេសមើលបងប្អូននេះតើចង់នឹងទៅវាដើរឬក៏មិនដើរអញ្ចឹងណាអូខេដំបូងយើងត្រូវការបើក game ជា Ixon មែនទេនឹងឲ្យដើម្បីដំណើរការកម្មវិធីទូដល់1000ណាហ្នឹងហើយអូខេនេះឥឡូវខ្ញុំបើក game ជា Ixon ហើយហ្នឹងហើយហើយតាមធម្មតាកម្មវិធីទូដល់1000នៅពេលដែលយើងប្រើវាអឺយើងត្រូវមកស្ដាំលើវានេះនេះមកស្ដាំលើវា យកពាក្យថា run administrator ណាយកបែបហ្នឹងអឺនេះជារូបរាងថ្មីអញ្ចឹងកន្លែងនេះខ្ញុំសេជាភាសាខ្មែរទេមានថាហ៊ានប្រើហ៊ានទទួលកន្លែងនេះខ្ញុំចង់បញ្ជាក់ថាបើសិនជាហ៊ានប្រើកម្មវិធី cheat មានន័យថាវាអាចទទួលការ ban បើសិនជាករណី GM ធ្វើការចាប់នៅ hero របស់យើងហើយបើសិនណាសួរខ្ញុំថាអូខេតើកម្មវិធីនេះពេលដល់ប្រើគឺដឹងតែ ban ហ្មងឬក៏មិន វាអត់បែនទេលុះត្រាតែមានអ្នកដែលគាត់ខូចមួយចំនួនណាណាហ្នឹងហើយនៅពេលដែលយើងពងប្រើគាត់ record វីដេអូបានទៅយកវីដេអូហ្នឹងផ្សាយ GM នឹងឲ្យបានធ្វើការបែនតែបើនៅសុកសុកឲ្យ GM ឬឲ្យ system ទៅចាប់ឲ្យបែនគឺវាអត់បែនទេកម្មវិធីមួយហ្នឹងណាអញ្ចឹងឥឡូវខ្ញុំបកវាមកជាខ្មែររួចហើយអញ្ចឹងខ្ញុំដាក់ថាហ៊ានប្រាហ៊ានទទួលហ្នឹងមានអីបែបហ្នឹងហើយខ្ញុំបើកវងកញ្ចក់នេះខ្ញុំដាក់ថាចុច home ដើម្បីដំណើរការអញ្ចឹងកន្លែងនេះខ្ញុំចុចទាញ tool មកនេះមកអញ្ចឹងណាស្រួលមើលយើងចុចមកលើផ្ទាំង GX យើងសិន ចុចវាដើរអញ្ចឹងសិនមកណានឹងឲ្យយើងចុច home អញ្ចឹងវាដើរអូខេឥឡូវ start ទាំងអស់គ្នាអូខេចុចទៅវាចេញផ្ទាំងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានកន្លែងនេះខ្ញុំដាក់ auto pick up ណាកន្លែងនេះកន្លែងនេះមានន័យថាយើងវាយទៅធ្លាក់ item មកវា auto pick up ឥឡូវថ្ងៃនេះជាថ្ងៃចុងសប្តាហ៍អញ្ចឹងយើងទៅមើលមេតិចប៉ុន្តែខ្ញុំមិនប្រកាសថាវាយមេ last skill ងាប់ទេនិយាយនេះហើយនឹងឲ្យវាយមើលទេអូខេខ្ញុំសុំទៅប៉ាក់ file ពេពេចោលតែសារវាមេរៀងផុយបើតែមិនប្រកាសអ្វីងាប់ទេកាលយើងទៅតេស្ត tool ដើមដើរតែប៉ុណ្្នឹងឯងអូខេអញ្ចឹងវាមកឡើងនេះអញ្ចឹងតាមធម្មតាម៉ោង9កន្លះមេវាចេញឡើងនេះហ្នឹងហើយហើយមិនដឹងមាន player អត់វៃអត់ទេណានេះអូងាប់អត់ហើយនេះអត់មែនទេនេះអូខេឥឡូវខ្ញុំសុំតេស្តមួយសិនចឹងខ្ញុំបើសិនណាហ្នឹងហើយបើវាពេញតែទូមួយ អញ្ចឹងកន្លែងនេះខ្ញុំដាក់ថាពាក្យ auto pick up អញ្ចឹងយើងគ្លីកកន្លែងនេះមកយើងចង់ដឹងថាវារើសអត់ណានេះឃើញរើសហើយនេះ item ដែលវាធ្លាក់មកវារើសចូលហើយនេះនេះរើសហើយឃើញទេអញ្ចឹងមានថាអូខេតាមពិតកូដទាំងអស់ហ្នឹងខ្ញុំអត់បានកែវាទេខ្ញុំខ្ញុំបញ្ជាក់ថាខ្ញុំអត់បានកែវាទេវាគ្រាន់ថាងាយស្រួលយើងប្រើប្រាស់វាពីមុនវាអសជ្រុងជ្រុងឥឡូវយើងស្រួលមើលណាហើយខ្ញុំក៏ចង់បញ្ជាក់ដែរកូដកន្លែងខ្លះ វាដំណើរការជាមួយនឹង game GX2 កន្លែងខ្លះក៏វាដំណើរការជាមួយនឹង game របស់ចិនដែរដោយសារនេះជា tool របស់ចិនអញ្ចឹងដូចជាកន្លែង auto pick up នេះអូខេវាដើរប៉ុន្តែ auto sleep នេះខ្ញុំតេស្តរួចអត់ដើរទេណាអឺ home មានថាខ្ញុំដាក់កន្លែងនេះដាក់ return home អ្នកខ្លះគេហៅថា back door អញ្ចឹងណាប៉ុន្តែនេះអានេះដោយសារខ្ញុំអ្នកបកឯងខ្ញុំចង់ដាក់អីស្អីតែខ្ញុំអាហ្នឹងអូខេអញ្ចឹងកន្លែងនេះយើងចុច return home ចុចមកវា អត់ចូលទេដោយសារអីគេវា full ក្រុងដែលយើងទៅព្រមឲ្យខ្ញុំចេញពី3ជីងអញ្ចឹងវា full តាមពិតវាដើរឯងកម្មវិធីមួយនឹងវាមិនថាមិនដើរឯងប៉ុន្តែដោយសារក្រុងវាពេញនឹងឲ្យចេញឲ្យចូលអត់រួចអានឹងវាមកពី game GX ទេណាកន្លែងនេះមានន័យថាស្លាប់អូតូដែរយើងចុចមួយទៅគឺវាស្លាប់តែម្ដង ចាំមើលវាអស់ឈាមនេះស្មើសូន្យតែម្ដងណាឃើញងាប់អញ្ចឹងណាឃើញអញ្ចឹងយើងចូលក្រុងអរួចទេដោយសារអីគេតាមតាមដាងាប់ហើយវារត់ចូលក្រុងមែនទេហ្នឹងហើយតែនេះចូលអរួចទេដោយសារអីគេ វាក្រងវាពេញអានេះឃើញទេហ្នឹងហើយហើយកន្លែងនេះមានណាងាប់ហើយវាងើបវិញមើលខ្ញុំដាក់ជាពេញហ្នឹងអូខេប៉ណ្ណឹងក៏បានដែរនេះប៉ណ្ណែឡើងប៉ណ្ណែខ្ញុំដាក់ឃើញទេងាប់ហើយវានៅនឹងវិញនិយាយទៅចុចវាងាប់ប្រហែលដងក៏វាកើតវានៅនឹងវិញដែរអាហ្នឹងណាចឹងអានេះ3នេះដើរអាធូឡា1000ក្រោមនេះអ្វីដែលខ្ញុំបកខ្ញុំតាមពិតគេដាក់ skill skill speed ហ្នឹងឯងតែខ្ញុំខ្ញុំ solo how ជាងគេខ្ញុំដាក់ដើម1000អញ្ចឹងទៅ solo how គេខ្ញុំគ្រីបែបនេះ ចឹងខ្ញុំតេសអ្នកនរមើលតិចបាក់ឈាមពេញសិនស្រួលបើ6បាក់ឈាមទូនេះអូខេអញ្ចឹងយើងតេសហើយហើយនេះឃើញចាញ់ហ៎ហើយអានេះបាច់ប្រាប់បាច់ខ្ញុំប្រាប់ប្រើនៅចុច skill នេះ skill ដើមនេះចេញរួចចុចទៅមកបដាដល់នេះវាចាញ់នេះឃើញហ៎នេះឃើញហ៎ចាំចំស្អីងាប់នឹងអាហ្នឹង វាយ PP វិញស្រួលវាយហើយដាក់មកជ្រូបមកណាហ្នឹងហើយអញ្ចឹងគេថាអឺអា function ខាងមុខនេះវាដើរទី1ដើរ auto pick up ហ្នឹងហើយចំណុចចុច auto pick up ហ្នឹងទៅហ្នឹងហើយ auto slip នេះអត់ដើរទេកូដវាអត់ដើរស្រាប់អញ្ចឹងណាហើយវាប្រហែលជាអាចដើរជាមួយនឹង server ចិនហ្នឹងហើយ return home ដើរ auto die ដើរ auto walk up ដើរដើរ1000ដើរណាហ្នឹងហើយទី2 ន្លែងនេះគឺជាកន្លែងនៃស៊ីរីវ៉ាតកន្លែងនេះខ្ញុំបករួចហើយពីមុនមកសចិត្តដូចគ្នាអញ្ចឹងកន្លែងនេះស៊ីរីវ៉ាតបៃជីងពីមុនមកចេះអីយើងគឺអាចស៊ីរីវ៉ាតអនឡាញនៅបៃជីងបានណាហ្នឹងហើយប៉ុន្តែពេលបច្ចុប្បន្នដកតារីវ៉ាតនឹងបាត់ហើយអញ្ចឹងតារីវ៉ាតនៅជូសិតអញ្ចឹងតកន្លែងជូសិតចុចទៅកន្លែងនេះមកគឺវាអូតូបានរីវ៉ាតតែយើងតែម្ដងហ្នឹងហើយវាអូតូបានរីវ៉ាតតែយើងឥឡូវមិញទូដល់ប្រព័ន្ធតែឲ្យមើលមិញណាតែបាច់3មេក៏បានដែរឥឡូវយើងទៅជូសិតចូលរួចអត់ណាមិញកាំងក្រុងហ្នឹងមិញណា លឿនគេរត់មកហើយនេះចឹងតាមធម្មតាយើងចង់ស៊ីកន្លែងនេះក៏បានយើងដឹងស្រាប់ហើយតាមធម្មតាចេញនគរថ្មីដំបងដំបងបាមែនទេនឹងពិបាកស៊ីចានេះនេះចុចតែនេះមកឃើញចាញ់ទេស៊ីនេះហ៎ឃើញទេនេះស៊ីអ្នកទាំងអស់នេះអាចមកកន្លែងនេះក៏បានដែរនិយាយទៅក្បែរក្បែរតាស៊ីរីវ៉ាតហ្នឹងគឺចេញតែម្ដងនេះបាច់ចូលដល់ក្នុងហ្នឹងឯងនេះតាស៊ីរីវ៉ាតហ្នឹងអញ្ចឹងបាច់ចូលទេឃើញទេ អញ្ចឹងអានេះអាចស៊ីបាននៅក្រុងណានៅ reward នៅ QZ នៅ daily CD អញ្ចឹងពេលបច្ចុប្បន្នគឺ3នេះអាចស៊ីបានណាហ្នឹងហើយអញ្ចឹងអាចទៅក្បែរក្បែរហ្នឹងចុចទៅបាច់ចាំកូដញ៉ៃញ៉ៃទេអញ្ចឹងតែថាធូឡា1000ហ្នឹងយកទៅប្រើគឺម៉ាអេមហ្នឹងហើយហើយ auto world នេះមានន័យថាបើសិនជាការឲ្យបាត់អតាចូលចន់ world ហ្នឹងចុចតាហ្នឹងទៅគឺដល់ក្បែរក្បែរតាហ្នឹងចុចតាកន្លែងហ្នឹងដូចគ្នាចុចដូចតា CD reward ហ្នឹងចុចទៅគឺបានមកអាហ្នឹងងាយស្រួលហ្នឹងហើយហើយកន្លែងនេះអឺ ខ្ញុំអានបករួចហើយកន្លែងនេះវាអូតូស៊ីប្រជាតែខ្ញុំតេសរួចហើយអត់ដើរទេខ្ញុំតេសរួចហើយនេះអត់ដើរទេហ្នឹងហើយកូដវា error ដែរហើយនេះអត់មានទេអានេះដាក់ PK ដែរនេះគឺខ្ញុំដាក់ដើរដែរកន្លែងនេះគឺខ្ញុំអត់បកទេដោយសារខ្ញុំ copy អាសោះចិនដាក់ translate ជាមួយនឹង Google Translate ទៅអឺវាខ្ញុំមើលអត់យល់ដែរហ្នឹងចឹងនិយាយចឹងខ្ញុំមើលអត់យល់ខ្ញុំនឹងបកថាម៉េចដល់ពេលចឹងខ្ញុំខ្ជិលបណ្ដៃទៅទុកឲ្យចោលហ្មង បាក់ក្រោមក្រោមនេះដឹងដល់ពេលដឹងហើយខ្ញុំបកចេញមកទាំងអស់ហ្មងទៅប៉ុន្តែគាត់ថាប្រើការទេពួកនេះពួកនេះប្រើការទេណាកន្លែងនេះបើបើខ្ញុំយល់ទេណាកន្លែងនេះគឺកន្លែង skill sub energy SM ហើយនេះនេះហ្នឹងហើយអានឹងតាមខ្ញុំយល់ទេប៉ុន្តែពេលបច្ចុប្បន្នប្រើការទេណាហ្នឹងហើយចឹងអាចតេសជាមួយខ្ញុំបានហើយជំរឿនណាអានេះខ្ញុំតេសអូអានេះអា back return home ជិះតែមើលតាមធម្មតាតែយើងចូល NPC សិន NPC រួចយើងដាក់ goal ចូល hero នឹងដាក់ចូល10អញ្ចឹងទៅណាហ្នឹងហើយរួចហើយយើងទៅកន្លែងបាក់នេះយើងវិញមិនបាច់សួរខ្ញុំហេតុអីចូលចិត្តទៅកន្លែងហ្នឹងឯងតាមពិតខ្ញុំចាស់ទៅទៅទៅដោយសារកន្លែងហ្នឹងវាស្រួលចិត្តស្រួលចេញចូលហ្នឹងឯងស្រួលចេញចូលជាងគេអញ្ចឹងយើងមកកន្លែងហ្នឹងមកហើយចាំមើលបន្តមកទៀតយើងចុច return home នេះហ្នឹងឯងចាំមើលឃើញទេ return home នឹងមានន័យថាចេះដាក់ goal កន្លែងណាត្រឡប់មកវិញវាមកកន្លែងហ្នឹងហើយហើយទោះបីជា hero យើងកំពុងជាប់ PK ក៏ដោយដែរជាប់ដូរ PK ពួកពណ៌លឿងពួកអីចឹងចាំថាយើងនៅក្រៅក្រុងយើងចូលវិញចូលរួចទេមែនទេតែនេះអត់ទេអត់ទេ return home ចង់ឲ្យ OPK ទេក៏មកដែរហ្នឹងហើយហ្នឹងលក្ខណៈល្អវាគឺកន្លែងហ្នឹងអូខេអញ្ចឹងចំពោះការ review កម្មវិធីនេះគឺមានប្រព័ន្ធហ្នឹងអ្នកទាំងអស់គ្នាហើយចំពោះកម្មវិធីមួយនេះអឺដូចខ្ញុំប្រាប់ចឹងអានេះអត់ free ទេអានេះលក់ហ្នឹងហើយ អញ្ចឹងបើសិនករណីអ្នកទាំងអស់ចង់ប្រើអីអាចឆាតមកទិញខ្ញុំបានជាទូទៅដូចខ្ញុំប្រាប់ចឹងចំណាយ YouTube រកលុយអត់បានប៉ុន្មានទេអ្នកទាំងអស់នេះមួយឆ្នាំរមបាន100ដុល្លារផងខ្ញុំនិយាយស្មោះត្រង់ទៅក្នុងមួយខែរកបាន2 3ដុល្លារទេមួយខែហ្នឹង3ដុល្លារ5ដុល្លារហ្នឹង YouTube បានប៉ុណ្ណឹងអញ្ចឹងអញ្ចឹងថ្លៃភ្លើងខ្ញុំចាំមករស់ផងអូខេអញ្ចឹងមានកម្មវិធីខ្លះក៏ខ្ញុំ free ដែរកម្មវិធីខ្លះក៏ខ្ញុំប្រាប់ពីរបៀបប្រើដែរហ្នឹងហើយហើយកម្មវិធីខ្លះក៏ខ្ញុំលក់អញ្ចឹងទៅ អូខេអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាអ្នកដែលចាប់អារម្មណ៍អីអាចឆាតមកក្នុង page Razer Gaming ដើម្បីធ្វើការទិញហើយទិញទិញនៅ item tool នេះបានណាអូខេអរគុណបាយបាយ